Cheers. Ý nè អូនស្រី បងសុំសួរមួយ បានទេមានស្អីអូនឈ្មោះអ្វីដែរអត់ប្រាប់អត់ប្រាប់តោះឆ្ងាយ សងសានៅចង់ដឹងធ្វើអីឆ្លើយតិចមកបើអត់ប្រាប់អត់ប្រាប់តកឆ្ងល់តាគៀកឡើងមូលខ្លំក្រមុំឬអូនមេម៉ាយប្រាប់អត់ទេឆោមឆាយអត់ប្រាប់អត់ប្រាប់តកឆ្ងល់តើពួកទៀបរៀងឆ្វែលប្រហែលកូនកាត់ទេដឹងយេប្រាប់តិចមកបលឹងអត់ប្រាប់អត់ប្រាប់តកឆ្ងល់ បងគ្រាន់តែចង់សួរបងគ្រាន់តែចង់ដឹងឆ្លើយបន្តិចមកប្រឡឹងអូនមានតែខាតអ្វីអត់ស្ដាប់ទុកឲ្យឆ្ងល់មកដឹងមានន័យស្អីខំតាមសួរស្រីមិនដេចអូនមិនព្រមឆ្លើយឬក៏អូននាងអៀនទើបមិនហ៊ានវាចាប្រាប់ម៉ាត់មកថាអូនលួចស្រឡាញ់បងអូនលួចស្នេហ៍បងជាម្ចាស់បេះដូងគ្រប់ពេលគ្រប់វេលាអូនលួចក្រាស់បងយូរហើយដល់គុំនេះឆ្លោយអញ្ចឹងមកហើយតើតែយូរ ឆ្នាំនេះឆ្នាំថ្មីចរណៃអូនអាយុប៉ុន្មានហេប្រាប់បន្ទីកល្យានអត់ប្រាប់អត់ប្រាប់តកឆ្ងល់ទៀតបងលឺតែគេល្បីពីស័យប៉ិនខាងលក់លេមិនក៏បងឯងដឹងតើពិតមែនទេអត់ប្រាប់អត់ប្រាប់តកឆ្ងល់មុខស្លេកហើយស្លាំងសង្ស័យអូនឈឺទេណាប្រាប់មកជីវ៉ា ឈឺអីមិនអត់ប្រាប់ចឹងថ្លៃតិចអត់មើលតិចអត់មើលទុកឲ្យងាប់ឡើយបងគ្រាន់តែចង់សួរបងគ្រាន់តែចង់ប្រឹងឆ្លើយបន្តិចមកបលឹងអូនមានតែខាតអ្វីអត់ប្រាប់ទុកឲ្យឆ្ងល់មកដឹងមានន័យស្អីខំតែតាមសួរស្រីម្ដេចអូនមិនព្រមឆ្លើយឬក៏អូននាងអៀនតែមិនហ៊ានវាចាប្រាប់ម៉ាត់មកថាអូនលួចស្រឡាញ់បងអូនលួចស្នេហ៍បងជាម្ចាស់ពេះដូងគ្រប់ពេលគ្រប់វេលាអូនលួចក្រាស់បងយូរហើយណាពុំងាយឆ្លោយអញ្ចឹងមក